ណែឈប់ផឹកអាថ្នាំហ្នឹងទៅហើយស្ដាប់ពេទ្យធ្វើអីហ៎អូយចែខ្ញុំឈឺហើយបើចែអែតឲ្យខ្ញុំស្ដាប់ពេទ្យឲ្យខ្ញុំទៅស្ដាប់ ណាគេហើយពេទ្យក៏គេប្រាប់ខ្ញុំដែរថាឲ្យខ្ញុំហូបថ្នាំហ្នឹងតតែយូរបន្តិច ពីរថ្ងៃវាអត់តន់ឃើញសិទ្ធិភាពទេឲ្យព្យាយាមហ៎ណែណែណែនួនឯងស្ដាប់ខ្ញុំខ្ញុំនេះស្គាល់ថ្នាំច្រើនណាស់ណាផឹកតែពីរបីថ្ងៃគឺធូរស្រាលហើយ មើលខ្ញុំតិចមើលបើសិនជាខ្ញុំពាក់អាវនឹងលើខ្លួនទៅសមអត់ចាមើលមើលមើលងាប់ហើយអាវស្អីអញ្ចឹងនេះហើយនឹកឃើញមិនបានទៅទិញអាវអញ្ចឹងមកពាក់ហាហើយអ្នកណាគេទិញឲ្យអូគឺប្តីខ្ញុំនឹងគាត់ជាអ្នកទិញឲ្យប្តីខ្ញុំគាត់ថាមិនដែលឃើញខ្ញុំមានអាវថ្មីថ្មីបានជាគាត់ទៅទិញអាវថ្មីនឹងឲ្យបើខ្ញុំពាក់ទៅសមគាត់នឹងទិញថែមឲ្យខ្ញុំ2 3ទៀតហ៎ អាវដូចឈួតទិញថែមស្អីអាមិនបាច់ទិញទេណែបើពេលអាវនេះទៅច្បាស់ជាគេនិយាយដើមពេញទឹកពេញដីមិនខាននោះទេអាវនេះវាសំតែមុននឹងសេរីក្មេងៗដែលមានសម្បល់សសទេដែលពាក់សំនេះខ្លួនឯងពាក់ទៅមិនដឹងជាដូចស្អីទេប្រហែលជាអាវផ្សេងមនុស្សផ្សេងផងក៏មិនដឹងទេប្តីខ្លួនឯងទិញឲ្យស្រីផ្សេងហើយស្រីនោះមិនព្រមយកហើយបានជាមកដល់ខ្លួនឯងនេះព្រោះថាមិនដែលឃើញទិញអីឲ្យខ្លួនឯងផងតាំងតែពីដើមមកពិតមែនទេចែហើយខ្ញុំទៅកុហកខ្លួនឯងទៅស្អីហ៎ នេះខ្ញុំនិយាយឲ្យខ្លួនឯងគិតបន្តិចណាណែបើពេលអាវហ្នឹងទៅច្បាស់ជាគេនិយាយដើមមិនស្ទើរទេគេថាពេលអាវស្អីមិនចេះមើលសម្បល់ខ្លួនឯងអញ្ចឹងខ្ញុំអត់ពាក់អាវនឹងក៏បានដែរតែបើសិនជាខ្ញុំអត់ពាក់ទេប្តីខ្ញុំក៏ប្រកាសជាអន់ចិត្តហើយណែអន់ចិត្តស្អីនួនឯងទេដែលត្រូវអន់ចិត្តនោះប្តីនួនឯងមិនយល់ចិត្តនួនឯងទេបានតែទិញអាវអញ្ចឹងអញ្ចឹងឲ្យប្រពន្ធពាក់ណែណែណែបើប្តីខ្ញុំវិញណា មុននឹងទិញអីមួយគិតមកគិតក្រោយណាថាប្រពន្ធនេះពាក់ទៅសមអត់ព្រោះខ្លាចប្រពន្ធនេះត្រូវគេនិយាយដើមប្តីខ្ញុំមិនអោយប្រពន្ធបាក់មុខនោះទេអញ្ចឹងចាយនិយាយចង់បានន័យថាប្តីខ្ញុំក៏ដែរយល់ពីចិត្តខ្ញុំទេមែនអត់អខ្ញុំមិនចង់មានន័យអញ្ចឹងទេប៉ុន្តែខ្ញុំមើលទៅដូចអញ្ចឹងមែនខ្ញុំមិនហ៊ានខកនោះទេវាខ្លាចបាប អញ្ចឹងខ្ញុំអត់ពាក់អាវនឹងក៏បានដែរប៉ុន្តែចែចែនិយាយថាប្តីខ្ញុំនឹងទិញអាវនឹងយកទៅឲ្យស្រីហើយស្រីអត់យកយកមកឲ្យខ្ញុំពិតអត់ប៉ុន្តែ ធម្មតា ប្តីខ្ញុំក៏ល្អគាត់មិនដែលចេះមានស្រីខាងក្រៅចោលប្រពន្ធចោលកូនទេថ្មីត្បិតតែគាត់មិនដែលទិញអាវថ្មីឲ្យខ្ញុំគាត់មិនដែលបង្ហាញ ពីក្តីស្រឡាញ់ឲ្យខ្ញុំក៏ដោយណែ អានឹងហើយដែលជាចំណុចដែលត្រូវសង្ស័យនោះមនុស្សប្រុសបើមិនទាន់មានស្រីឯងមិនចេះផ្អែមជាមួយប្រពន្ធឯងតែចាប់ផ្ដើមមានស្រីគឺចាប់ផ្ដើមផ្អែមនឹងយល់ចិត្តប្រពន្ធហើយហើយអាវនេះទិញឲ្យស្រីស្រីមិនយកណែបើនួនឯងយកវាស្រីនោះវាសើចចំអកថាពាក់អាវនេះសល់ពីវាដែលវាមិនព្រមយកមិនបានចែដឹងរឿងនឹងច្បាស់ម៉េចចែគឺមកពីខ្ញុំនេះវាឆ្លាតនួនឯងនេះសាក់គិតមើលមើលថាតើវាអញ្ចឹងមែនអត់ ហើយអាវនេះទិញឲ្យស្រីស្រីមិនយកតែបើនួនឯងយកវាស្រីនោះវាសើចចំអកថាពាក់អាវនេះសល់ពីវាដែលវាមិនព្រមយកមិនបានចែដឹងរឿងនឹងច្បាស់មិនចែគឺមកពីខ្ញុំនេះវាឆ្លាតនួនឯងនេះសាក់គិតមើលមើលថាតើវាអញ្ចឹងមែនអត់មិនក៏ឯងឈរយំអញ្ចឹង ឯងទៅទិញអាវផ្សេងវាថ្លៃណាស់មែនបានជាឯងទៅទិញអាវហ្នឹងឬមួយក៏ខ្ញុំនឹងវាគ្មានតម្លៃនៅក្នុងចិត្តឯងទេហ៎ណែឯងនិយាយស្អីហ្នឹងអាវនេះខ្ញុំខំកំងតាមអនឡាញ2 3អាទិត្យទើបបានហើយដល់ពេលបានមកមិនក៏ឯងយំអញ្ចឹងពេលដែលខ្ញុំស្រឡាញ់ អញក៏ស្របតាមខ្ញុំដែរអញ្ចឹងហ៎បើខ្ញុំមានចំណុចណាមួយខ្វះខាតហេតុអីឯងមិនកែតម្រូវខ្ញុំផងឬមួយក៏ឯងមានបំណងចង់បបាក់មុខខ្ញុំហ៎ពេលដែលខ្ញុំកំងតាមអនឡាញជាមួយឯងវាមិនមែនជាអៅហ្នឹងទេហើយវាក៏មិនមែនយកចេញមកពណ៌ស្រស់ហមអញ្ចឹងដែរខ្ញុំសួរឯងតាមត្រង់ទៅចោះហេតុអីក៏សឹកសឹកឯងទៅទិញអៅហ្នឹងយកមកឲ្យខ្ញុំហ៎ ទាំងដែលពីមុនឯងមិនដែលធ្លាប់ទិញស្អីឲ្យខ្ញុំផងហ្នឹងហេតុអីក៏លើឯងប្លែកម៉ែកុំប្រាប់ខ្ញុំឲ្យសោះណាថាឯងលួចទៅតាក់ទងជាមួយមិស្រីអនឡាញហ្នឹងហើយទៅជួយកំងទិញកៅអៅវា ហើយមកប្រាប់ថាកំងអៅហ្នឹងយកមកឲ្យខ្ញុំឲ្យសោះឯងនិយាយស្អីហ្នឹងអាវនេះក្រែងយើងមើលជាមួយគ្នា ហើយថាឯងស្រឡាញ់ខ្ញុំនឹកឃើញថា4 10ឆ្នាំនេះ គ្មានទិញអីអីទេហើយនឹកឃើញស្អីថាខ្ញុំទៅតាក់តងជាមួយនឹងស្រីអនឡាញនោះណែបើខ្ញុំចង់តាក់តងអ្នកលក់មែនខ្ញុំមិនចាំបាច់ទិញអាវទិញស្អីស្អីអីទេខ្ញុំទិញអាវពាក់ខ្លួនឯងវិញល្អជាងតែខ្ញុំមិនដឹងទេទោះបីជាយ៉ាងណាគឺខ្ញុំមិនពាក់អាវនឹងដែរមុននឹងបងឯងទិញអាវហេតុអីបងឯងមិនមើលមុខមាត់ខ្ញុំជាប្រពន្ធបងឯងផងហ៎ ទិញឲ្យតែរួចរួចពីដៃគ្មានខ្វល់ពីអ្នកពាក់ថាពាក់ទៅគេនិយាយដើមឬក៏អត់ទេមែនអត់បើអាណានិយាយអីឲ្យវានិយាយទៅយើងធ្វើអ្វីដែលខ្លួនយើងចង់ធ្វើហើយធ្វើឲ្យត្រឹមត្រូវបើធ្វើត្រឹមត្រូវហើយ វានៅនិយាយទៀតកុំខ្វល់អីមិនឲ្យខ្ញុំខ្វល់បើគេដើរនិយាយថាខ្ញុំអាក្រក់ខ្ញុំមិនល្អហើយ បើខ្ញុំនៅតែមិនខ្វល់ទៀតបានន័យតែខ្ញុំរស់នៅខ្ញុំអត់មានគ្រូទេខ្ញុំអត់មានគ្រូទេគេដឹងតែមានគ្រូទេប៉ុន្តែយកពាក្យល្អល្អមកដាក់ក្នុងគ្រូខ្លះទៅមាត់មនុស្សមិនមែនគេនិយាយល្អទាំងអស់គ្នានោះទេអញ្ចឹងគួរតែចេះយកពាក្យទាំងនោះមកដាក់ក្នុងគ្រួផងកុំគិតថាមនុស្សវាល្អគ្រប់គ្នានោះគេល្អគេល្អជាមួយខ្ញុំជាជាងតែឯងល្អជាមួយខ្ញុំទៅទៀតណោះអញ្ចឹងវិច្ប្រវិចទៅនៅជាមួយគេទៅ បើគិតថាគេល្អអញ្ចឹងនោះខ្លួនឯងអត់ទុកចិត្តលើ ខ្លួនឯងចូលចិត្តតែស្ដាប់ពាក្យគេ មួយជីវិតនេះ10ឆ្នាំមានប្រមាណដងហើយឯងស្ដាប់គេពាក់កណ្ដាលជីវិតទៅហើយ គួរតែគិតគំនិតរបស់ខ្លួនឯងខ្លះទៅអាវនឹងបើស្រឡាញ់ពាក់ទៅបើមិនស្រឡាញ់មិនបាច់ពាក់ទេតែស្រឡាញ់ឬមិនស្រឡាញ់គួរតែគិតខ្លួនឯងទៅមិនបាច់សួរអ្នកដទៃទេឥឡូវនេះខ្ញុំរវល់ការងារខ្ញុំឯង Ah! កាសអីនឹងនួនហើយនេះដៃកាន់กระดาษអីនឹង អូអង្គុយចុះសិនមកចែกระดาษហ្នឹងគឺกระดาษខិត្តប័ណ្ណរបស់សាលា កូនខ្ញុំគេរៀនចប់ថ្នាក់ទី12ហើយហើយគេប្រឡងជាប់ចង់ចូលរៀនសាលាហ្នឹងហើយគេរៀនអាជំនាញស្អីគេវិស្វករស្អីគេហ្នឹងហើយខ្ញុំមិនដឹងមិនម៉ាទេចែអើយចែឯងជួយគិតខ្ញុំមើលបើឲ្យវាទៅរៀនសាលាហ្នឹងល្អអត់កុំកុំកុំឲ្យកូនរៀនអីសោះណា វិស្វករស្អីរៀនខាងហ្នឹងអស់លុយច្រើនណាស់ណាណែកូនបងស្រីខ្ញុំមួយណាគាត់ឲ្យវារៀនណា បំផ្លាញលុយគាត់សំខាន់ណាស់រៀនចប់ហើយគ្មានបានកើតការស្អីផងហ្នឹងណែខ្ញុំនិយាយនេះមិនចង់ឲ្យនួនឯងបំផ្លាញលុយអត់តែអំពើទេណានួនប៉ុន្តែកូនខ្ញុំគេថាមានតែសាលាហ្នឹងទេ ដែលបង ថ្លៃរៀនគួសមហើយគេចង់រៀនខាងហ្នឹងព្រោះគេចង់សម្រេចក្តីបំណងគេតាំងពីក្មេងហ្នឹងចាកុំទៅជឿវារៀនបងលុយតិចមែនប៉ុន្តែសម្ភារៈថ្លៃថ្លៃណាស់ណានួនណាកុំឲ្យកូនរៀនឲ្យសោះណានួនណែ រៀនចប់ទៅមិនដឹងជាកើតការស្អីទៀតអស់លុយអត់តែអំពើខ្ញុំនិយាយនេះ គឺមិនចង់ឲ្យកូនរបស់នួនខូចអនាគតហើយមិនចង់ឲ្យនួនបំផ្លាញលុយទៀតណានួនអឺណែអញ្ចឹងខ្ញុំទៅសិនហើយណានួនណាចាចែអរគុណច្រើនណាចែ ខ្ញុំមិនអាចឲ្យកូនខ្ញុំរៀនជំនាញនឹងបានទេព្រោះចាក៏ប្រាប់ក្តែងក្តែងហើយថារៀនជំនាញនឹងមិនល្អ ទេបើសិនជានៅតែឲ្យវាទៅរៀនណាខាតទាំងលុយខាតទាំងពេលវេលាទៀតរ៉ូម៉ាណូក្លិនជោគជ័យរបស់បរោរូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យពិសាដោយការទទួលខុសត្រូវ អង្គសន្តើក្លិនក្រអូបជាប់បានយូរមានមុនស្នេហ៍ស្ទីងជីវិតប្រកបដោយភាពស្វាហាប់លាក់ទឹកក្រលេខ3ចំនួនដល់ការអភិវឌ្ឍខួរក្បាលនៅរាងកាយកាន់តែប្រសើរលាក់ទឹកក្រលេខ3លូតលាស់ដោយភាពរីករាយ មកយាយម៉ែណៃគិតថាខ្ញុំមានខាងអីល្អដែរម៉ែកើតអីហ្នឹងនៅមានមុខមកសួរទៀតស្អីដែលឯងចង់រៀនហ្នឹងម៉ែមកឲ្យឯងរៀនទេមកចឹងម៉ែដឹងត្រឹមថាម៉ែមកឲ្យឯងរៀនទៅបានហើយបើម៉ែប្រាប់ខ្ញុំផងឲ្យខ្ញុំធ្វើតាមម៉ែមកយើម៉ែលើគេថារៀនជំនាញហ្នឹងវាមិនល្អទេ គេទៀតណាគេនឹងស្អីគេ គេជាអ្នកហ៊ានមែន គេចេះជាខ្ញុំទៀតមែនម៉ែទៅស្ដាប់ពាក្យតាគេទៀតអីខ្ញុំមិនដឹងទេព្រោះខ្ញុំជាអ្នកហ៊ានមិនគេជាអ្នកហ៊ានទេគេនិយាយព្រោះតែគេមានបំណងល្អគេខ្លាចឲ្យរៀនចប់មកវិញវាអត់ការងារធ្វើហ្នឹងណាម៉ែគិតតែគេល្អហ្នឹងល្អជាមួយម៉ែរហូតមែនហើយឥឡូវនឹងវាឆ្លើយណាគិតតែមនុស្សអាក្រក់ទេ មកខ្ញុំឃើញគេអាក្រក់ខ្ញុំថាគេអាក្រក់ខ្ញុំអត់ខ្វល់ទេសមត្ថភាពរបស់ខ្ញុំមិនខ្ញុំដឹងខ្លួនខ្ញុំច្បាស់ខ្ញុំបកកែខាងអីខ្ញុំចង់ហ៊ានអីជឿរបស់ខ្ញុំខ្ញុំមិនយកអនាគតរបស់ខ្ញុំនិងក្តីសុបិនរបស់ខ្ញុំទៅចោលដោយសារតែម៉ត់គេទេ ដីខ្លួនឯងមិនសូវខ្វល់ខ្វាយជាមួយខ្លួនឯងអញ្ចឹងប្រហែលជាគេលួចមានស្រីក្រៅហើយនេះតាមដានប្តីមែនតែនណាពិបាកចិត្តណាស់មិនដឹងគិតមិនទេកូនវាក្បាលរឹងចង់ទៅរៀនជំនាញនឹងហើយនៅរឿងប្តីទៀតនួនឯងឲ្យវារៀនគឺបំផ្លាញលើហើយកុំកុំណានួន កុំឲ្យវារៀននាំតែផ្លាយលុយអត់តែអំពើខ្ញុំនិយាយនេះគឺមិនចង់ឲ្យកូនរបស់នួននោះខូចអនាគតហើយមិនចង់ឲ្យនួននោះបំផ្លាញលុយទៀតណានួន តែយាយសពក៏មកប្រាប់ដែរ ម្ដាយហើយអីហើយអីបានជាកូនមរេចាយបែបហ្នឹងហើយអីម្ដាយធ្លាប់ប្រាប់កូនហើយតែកូនមិនដែលស្ដាប់ម្ដាយទេម្ដាយប្រាប់ថាជឿសម្ដីម្ដាយទៅតែកូនមិនជឿកូនមិនស្ដាប់មិនស្ដាប់សម្ដីម្ដាយមិនស្ដាប់សម្ដីគេឥឡូវកូនជួបរឿងបែប តែនឹងស្មាននឹងតន់គេទេមិនមែនឯងត្រូវស៊ូម៉ែទេម៉ែទេដែលត្រូវស៊ូឯងវិញនោះខ្ញុំនៅធ្វើការសាលាសិនម៉ែប្រឹងឯងប្រឹងដើម្បីអីប្រឹងឲ្យឯងយកអំបិលត្រឡប់មកវិញហ្នឹងអីហ៎អីបងម៉ែនិយាយចឹងខ្ញុំខំនឹងក៏ដើម្បីគ្រួសាររបស់យើងដែរដើម្បីគ្រួសារអញ្ចឹងហ៎បាទដើម្បីគ្រួសារមែនណាឯងមិនមែនប្រឆាំងនឹងម៉ែខំប្រឹងទៅរៀនជំនាញណាម៉ែមិនចង់ឲ្យឯងរៀននោះទេណា នឹងឪឯងចរិតដូចគ្នាមិនដែលយកពីចិត្តម៉ែជាម្ដាយម្ដងណាទេដឹងអត់ថារងថ្ងៃម៉ែដេកខ្វល់ដេកព្រួយចិត្តព្រោះតែឯងនឹងពុកឯងហ្នឹងម៉ែមិនខ្វល់ច្រើនទេខ្ញុំធ្វើអីខ្ញុំដឹងហើយហើយម៉ែក៏មិនបារម្ភដែរម៉ែទៅគេងវិញហើយព្រោះម៉ែទៅឯងដេកអត់ខ្ញុំនៅផាយកិច្ចការសាលាសិន បងបងមានជំងឺថប់អារម្មណ៍គិតច្រើនខ្វល់ខ្វាយច្រើនអញ្ចឹងបងសម្រាអត់សូវបានគ្រប់គ្រាន់ប្រហែលទេបងគួរតែយក ពេលដើម្បីហាត់ប្រាណឬស្ដាប់អីដែលជារឿងវិជ្ជមានច្រើនដើម្បីអប់រំផ្លូវចិត្តបងឲ្យបានតែល្អប្រសើរជាងហ្នឹងហើយមួយវិញទៀតក៏ត្រូវហូបទឹកឲ្យបានច្រើនផងដែរបងគួរជៀសវាងការកេងមិនគ្រប់គ្រាន់ជៀសវាងការហូបរបស់ដែលមានជាតិកាហ្វេអ៊ីនច្រើនការស្ដាប់ពាក្យអវិជ្ជមានឬគិតអវិជ្ជមានព្រោះថា បើបងនៅតែគិតរឿងអវិជ្ជមានអញ្ចឹងទៀតណាបងអាចនឹងប្រឈមជាមួយនឹងជំងឺផ្លូវចិត្តកាន់តែធ្ងន់ធ្ងររ៉ូម៉ាណូក្លិនជោគជ័យរបស់បរោរូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យពិសាដោយការទទួលខុសត្រូវអង្គសងតើក្លិនក្រអូបជាប់បានយូរមានមុនស្នេហ៍ ស្ទីងជីវិតប្រកបដោយភាពស្វាហាប់លាក់ទឹកក្រលេខ3ចំនួនដល់ការអភិវឌ្ឍខួរក្បាលនៅរាងកាយកាន់តែប្រសើរលាក់ទឹកក្រលេខ3លូតលាស់ដោយភាពរីករាយនេះជាក្រដាស់បញ្ជាក់បញ្ជាសម្រាប់ទិញថ្នាំ បងអាចយកទៅឲ្យពេទ្យនៅខាងមុខគេផ្សំឲ្យ តែហាមលេបថ្នាំផ្សេងដែលខុសពីនេះចាអ្នកគ្រូពេទ្យ អ្នកគ្រូពេទ្យចុះមកខ្ញុំហូបឆ្នាំនឹងហើយខ្ញុំនៅតែគិតច្រើនទៀតធ្វើមិនទេអ្នកគ្រូពេទ្យធ្វើតាមអីដែលខ្ញុំប្រាប់ទៅកុំយកពាក្យសម្ដីអ្នកផ្សេង មកគិតពេកក្រៅពីនេះគឺអាស្រ័យលើបងស្រីណាព្រោះថាឆ្នាំនឹងមិនអាចជួយបង100%បានទេតែអាស្រ័យទៅលើ ការថែទាំសុខភាពរបស់បងខ្លួនឯងផងឯងចាខ្ញុំអរគុណច្រើនណាស់អ្នកគ្រូពេទ្យ ទិញម្ហូបទេអីខ្ញុំទៅផ្សាយចាយតែអត់ទាន់បានទិញម្ហូបទេញ៉ាប់ទិញបបរយកមកហូបសិនខ្លះហូបឆ្នាំអត់ទាន់ណោះហើយឆ្នាំអីហើយចុះនោះឯងឈ្មោះអីមែនអូគ្មានឈ្មោះអីទេចាយអើយគ្រាន់តែគេងអត់សូវលក់គិតអីវាមិនសូវចាញ់ហើយបាយទឹកអីវាអត់សូវបានតែប៉ុណ្្នឹងឯងយីប៉ុណ្្នឹងហើយថាមិនឈ្មោះអីទៀតនេះមកពីយើងហ្នឹងតាមប្តីតាមកូនខ្លាំងពេកបានជាទៅបាយមិននឹកទឹកមិនស្រែកអញ្ចឹងនោះណែ ខ្ញុំថានួនឯងណាចំទាស់ចំទាស់ខ្លះទៅអាចំទាស់ហ្នឹងវាហូរពីចំទាស់ហើយចាយតែគេមិនស្ដាប់ខ្ញុំទេគេចង់គិតអីធ្វើអីដល់ខ្លួនឯងគេចង់សម្រេចគោលដៅគេដល់ខ្លួនឯងទោះខ្ញុំប្រាប់មិនចេះក៏គេមិនស្ដាប់ដែរចាយអើយហើយលោកអើយចង់សម្រេចគោលដៅដល់ខ្លួនឯងដល់ធ្វើមិនបានសម្រេចឲ្យម៉ែឲ្យមកទទួលខុសត្រូវអញ្ចឹងហ៎នេះខ្ញុំចង់និយាយថាកូនខ្លួនឯងនេះក្បាលរឹងសម្បើមណាស់ដោយសារតែអញ្ចឹងហើយចាយអើយ បានខ្ញុំហូបអីមិនសូវបានបានតែឆ្នាំហ្នឹងហើយនេះហូបឆ្នាំអីហ្នឹងហ៎សុំមើលតិចមើលឆ្នាំនេះចែហើយហូបបានថ្ងៃហីពីរបីថ្ងៃហីហើយមានបានធូរអត់ដូចអត់ទេនៅគិតច្រើនដែរចែឈប់លេបទៅមិនចឹងចែណែ ខ្ញុំស្គាល់ឆ្នាំគេលក់ល្បីពេញអនឡាញហូបហើយហូបអីក៏បានដែរហើយគេលក់ស្រួលថែមទៀតផងមែនអីចែហើយខ្ញុំទៅកុហកខ្លួនឯងទៅស្អីណែឈប់ផឹកអាឆ្នាំហ្នឹងទៅហើយស្ដាប់ពេទ្យធ្វើអីហ៎អូយចែខ្ញុំឈឺហើយបើចែអែតឲ្យខ្ញុំស្ដាប់ពេទ្យឲ្យខ្ញុំទៅស្ដាប់ ណាគេហើយពេទ្យក៏គេប្រាប់ខ្ញុំដែរថាឲ្យខ្ញុំហូបឆ្នាំហ្នឹងតតែយូរបន្តិចពីរថ្ងៃវាអត់ទាន់ឃើញសិទ្ធិភាពទេឲ្យព្យាយាមហ៎ ណែណែណែនួនឯងស្ដាប់ខ្ញុំខ្ញុំអ្នកស្គាល់ឆ្នាំច្រើនណាស់ណាផឹកតែពីរបីថ្ងៃគឺធូរស្រាលហើយអឺអញ្ចឹងចាឯងជួយទិញឲ្យខ្ញុំផងទៅចាំពេលមកវិញចាខ្ញុំឲ្យលុយហ៎ចាអូមិនអីទេកុំភ័យចាំខ្ញុំទិញឲ្យណាចាអរគុណច្រើនហើយចាអូចាំខ្ញុំមកទៅផ្សារតិចណាហើយចាឯងទៅផ្សារហ្នឹងផងទិញម្ហូបអីថ្ងៃហ្នឹងដាវដាវអនុបដាអូចាចាដល់ស្រីណានូនចា ហើយមានរឿងអីមិនក៏មុខចង់យំចឹងមិនបាច់មកខ្វល់ពីខ្ញុំទេទោះបីជាខ្ញុំមានរឿងអីក៏ឯងមិនចាំបាច់មកខ្វល់ពីខ្ញុំដែរហើយទៅស្ដាប់ពីណានិយាយអីទៀតហើយខ្ញុំបានតែស្ដាប់ណាគេនិយាយអីមកពីណាគឺខ្ញុំដឹងតែខ្លួនឯងមិនហើយយើងទៅដឹងរឿងអីហ្នឹងមិនចាំបាច់ខ្ញុំនិយាយទេទោះបីជាខ្ញុំខំប្រឹងនិយាយបែកពងកក៏គ្មានណាគេដែរខ្វល់ពីខ្ញុំដែរអញ្ចឹងបាញ់និយាយ ឈរយំទៀតមួយថ្ងៃមួយថ្ងៃគ្មាន គិតរឿងអីវិជ្ជមានទេគិតតែជឿគេស្ដាប់គេ ហើយមកដេកពិបាកចិត្តខ្លួនឯងគិតមើលទៅស្ដាប់គេនិយាយហ្នឹងបានសុកអីខ្លះហើយវាមិនបានសេចក្តីសុកអីណាស់ណាយតែរាល់ពេលដែលខ្ញុំស្ដាប់គេហើយធ្វើឲ្យខ្ញុំនឹងវាបានភ្លឺក្របភ្នែកហើយធ្វើឲ្យខ្ញុំដឹងថាអ្នកនៅ ក្នុងផ្ទះហ្នឹង មានណាគេដែរខ្វល់ខ្វល់ពីខ្ញុំទេមានតែខ្ញុំឯងត្រកត្រកដែលខ្វាយខ្វល់ពីគេគ្រប់គ្នាហ្នឹងមិនទៀតហើយខ្វល់អីក៏ខ្វល់មិនពីណាកើតអីឲ្យចាំបាច់ខ្វល់ហើយចុះឯងហើយនឹងកូននឹងមិនឲ្យខ្ញុំខ្វល់ទេអីហ៎ខ្ញុំវាមិនយល់ទេតែឆ្ងល់អីកូន វារៀនតែវាតាវាចេះរៀបចំគោលដៅជីវិតរបស់វាហើយហើយឯងទៅពិបាកចិត្តស្អីទៅស្ដាប់គេនឹងគេនិយាយអញ្ចេះនិយាយអញ្ចោះពាក្យមិនល្អរាល់ថ្ងៃហ្នឹងបានវាដេកឈឺអញ្ចឹង អីជាមួយឯងច្រើនជាងនឹងទេបើឯងមិនខ្វល់ពីខ្ញុំក៏អត់ទៅណាហើយរាល់ថ្ងៃហ្នឹងរស់ដោយសារមាត់គេមែនខ្ញុំរស់ដោយសារបាយតែសេចក្តីសុខខ្ញុំគឺបានមកដោយសារអ្នកដតីបើសិនជាអ្នកដតីគេមិនប្រាប់ខ្ញុំពីនេះពីនោះទេខ្ញុំក៏គ្មានសេចក្តីសុខដែរហើយខ្ញុំក៏មិនដឹងដែរថាអ្នកនៅក្នុងផ្ទះនឹងគេល្អគេអាក្រក់ជាមួយខ្ញុំមិនហើយគេក៏មិនដែរគិតក៏មិនដែរដាស់តឿនខ្ញុំដែរថាខ្ញុំធ្វើស្អីអាក្រក់ហើយខ្ញុំធ្វើស្អីដែលមិនអាក្រក់ ម្នាក់ម្នាក់គិតតែចាំចាប់កំហុសខ្ញុំចាំតែជន់ប្រលិចខ្ញុំពេលដែលខ្ញុំធ្វើអីមួយខុសឥឡូវកំពុងតែដាស់តឿនហើយតាតែឯងនេះនៅតែមិនយល់នៅតែគិតថាខ្ញុំនេះជន់ប្រលិចឯងឥឡូវបន្តគិតអញ្ចឹងទៀតទៅបើគិតថាមានសេចក្តីសុខនោះ ងាប់ហើយចំណាស់នេះហើយនៅពាក់ស្បែកជើងអញ្ចឹងទៀតអត់ដែលបោកភ្នែកមើលខ្លួនឯងទេធ្វើមើលខ្លួនឯងនឹងស្ទាវមួយឯងថាឲ្យណាគេហ្នឹងមើលសួរថាឲ្យមីងឯងហ្នឹងអីមានថាឲ្យណាគេទៀតមីងបែបបៃជើងហ្នឹងអត់សមមែនក្មួយចាអចេះមើលប្រានផងបៃជើងមិនស៊ីនឹងអាយុទេមីង ក់បែកជើងហ្នឹងទៅសាទៅរហូតហ្នឹងមិនដែលមានណាគេថាអីយ៉ាងហ្នឹងហើយណាមួយស្បែកជើងហ្នឹងមីងពាក់ទៅវាស្រួលជើងក្មួយពីមុនមីងឯងនៅក្មេងតែឥឡូវមីងឯងចាស់ហើយទៅពាក់ស្អីអាហ្នឹងនោះ ពាក់ស្បែកជើងដូចក្មេងៗអញ្ចឹងក្មេងៗគេលេងហ៊ានពេកស្បែកជើងនឹងពាក់អស់ហើយដោយសារមីងឯងហ្នឹង ខ្ញុំគួរតែឈប់ពាក់សបៃជើងហ្នឹងហើយព្រោះមីអូនហ្នឹងប្រាប់ឲ្យប្រាប់ទៀតថាចាស់ឲ្យពាក់អីឲ្យចេះមើលប្រានផងស្រួលមិនក៏លែងពាក់ដែរ ងាមស្អីនេះខ្ញុំឈប់ហូបហើយទោះហូបប៉ុន្មានក៏វានៅតែគិតច្រើនដដែលហ្នឹងមិនបានមិនលេបក្រែងពេទ្យឲ្យលេបរាល់ថ្ងៃហ៎ហ្នឹងឯងគួរតែដឹងខ្លួនទៅជំងឺជឿគេញ៉ាក្តីសុខខ្លួនឯងទៅលើមាត់គេគ្មានថ្នាំព្យាបាលក្រៅខ្លួនឯងទេតែខ្ញុំដឹងថាមានថ្នាំអាចព្យាបាលបាន ឆ្នាំអីទៅបាទរាល់ថ្ងៃនឹងខ្ញុំឃើញឯងគិតច្រើនជាងមុនទៀតមកពីខ្ញុំមិនតន់ទិញឯងជួយទៅទិញឲ្យខ្ញុំបន្តិចទៅគេលក់តាមអនឡាញរូម៉ាណូក្លិនជោគជ័យរបស់បរោរូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យពិសាដោយការទទួលខុសត្រូវ អង្គសងទ័រក្លិនក្រអូបជាប់បានយូរមានមុនស្នេហ៍ស្ទីងជីវិតប្រកបដោយភាពស្វាហាប់លាក់ទឹកក្រលេខ3ចំនួនដល់ការអភិវឌ្ឍខួរក្បាលនៅរាងកាយកាន់តែប្រសើរលាក់ទឹកក្រលេខ3លូតលាស់ដោយភាពរីករាយស្អីគេឆ្នាំចេញបច្ចាបជាពេទ្យមិនលេបទៅលេបឆ្នាំតាមអនឡាញ មានអីទោះខុសឆ្នាំអនឡាញគេលក់មកកកងហើយស្របច្បាប់ទៀតពេទ្យឲ្យលេបថ្នាំណាលេបថ្នាំនឹងទៅកុំចេះជាងពេទ្យតែគេប្រាប់ខ្ញុំថាថ្នាំនឹងវាល្អវាល្អវាអាចលេបបានប៉ុន្តែវាប៉ះពាល់ដល់សុខភាពឯងដឹងអត់ឯងកុំចេះរឿងរបស់ខ្ញុំទេចង់ទៅណាក៏ទៅទៅទៅ យជាប់ធ្វើលំហាត់ឲ្យវាធ្វើសិនទៅមិនដឹងជាវាប្រឹងតាណា ប្រាប់ហើយថារៀនអាជំនាញហ្នឹងវាមិនខ្មេះអីតាណាទេ នៅតែខំប្រឹងទៀតវាហ្នឹងរឹងដូចឯងអញ្ចឹងខ្ញុំជាម៉ែវាខំប្រឹងនិយាយបដៅវារាល់ថ្ងៃវាមិនដែរយករន្ធជាស្ដាប់ទេមិនដឹងថាខ្ញុំរស់នៅក្នុងផ្ទះហ្នឹងរាល់ថ្ងៃក្នុងនាមជាមនុស្សជាឆ្កែនេះ បើនិយាយកោកកោកម្នាក់ម្នាក់មិនដែលគ្មានណាគេយកតិចស្ដាប់ទេហើយបើខ្ញុំងាប់ពេលនេះប្រហែលជាផុតកម្មផុតពីហើយតែយ៉ាងណាក៏ដោយទូនទីជាប្រពន្ធគេទូនទីជាម៉ែគេដែលមានទំនួលខុសត្រូវទោះបីជាខំប្រឹងនិយាយទៅ គេមិនយកតិចស្ដាប់ក៏នៅតែខំប្រឹងនិយាយដែរដើម្បីអី គឺដើម្បីតែពួកគេទាំងអស់គ្នាហ្នឹងតែសម្រាប់គេវិញមិនដែលគិតយកចិត្តទុកដាក់ចំពោះឯងទេ ចាត់ទុកឯងដូចជាសម្រាមនៅក្នុងផ្ទះហ្នឹងអញ្ចឹងចូលចិត្តនិយាយបំបាក់ទឹកចិត្តខ្លួនឯងហើយដល់ពេលបាក់ទឹកចិត្តតាំងទៅរកពេទ្យហើយពេទ្យឲ្យថ្នាំមកលេបក៏មិនលេបដែរទៅជឿអាថ្នាំតាមអនឡាញមកពីណាមិនដឹងហើយតាំងមកលូដាក់អ្នកផ្ទះថាគេមិនឲ្យតម្លៃយើងបើអញ្ចឹងផ្លូវចិត្តវាដុនដាបមួយថ្ងៃទៅមួយថ្ងៃហើយទៅបន្ទោអ្នកផ្ទះបើឯងដឹងថាខ្ញុំមកប្រកែបាក់ទឹកចិត្តដែរ ឯងមិនក៏មិនរើពាក្យណាល្អល្អមកនិយាយលើកទឹកចិត្តខ្ញុំបន្តិចទៅហេតុអីឯងចាំបាច់ជន់ខ្ញុំប្រលិចថែម៉ាហើយបើចង់ឲ្យខ្ញុំមានអារម្មណ៍ស្រស់ស្រាយយកពាក្យល្អល្អមកនិយាយទៅតន់ខ្ញុំនឹងវានៅមានដង្ហើមដកនេះឯងនិយាយដូចជាឯងទៅបាត់យប់នឹងអញ្ចឹងឲ្យខ្ញុំជួយលើកទឹកចិត្តឯងយ៉ាងម៉េចបើរាល់ថ្ងៃនេះឯងជឿតែអ្នកក្រៅនឹងរឿងកូនក៏អញ្ចឹងដែរគ្នាខំប្រឹងរៀនណា តែឯងជឿសម្ដីអ្នកផ្សេងឲ្យកូនធ្វើតាមចិត្តឯងបើខ្ញុំជាកូនវិញក៏ខ្ញុំមិនធ្វើតាមម្ដាយដូចជាឯងដែរតែខ្ញុំដឹងថានេះមិនមែនជាសម្ដីឯងនិយាយចេញចិត្តទេមិនចេញពីការគិតរបស់ខ្ញុំមិនខ្ញុំខំគិតពិចារណាចង់ងាប់ហើយតែម្នាក់ម្នាក់មិនដែលយកតិចស្ដាប់ខ្ញុំទេហើយមកថាមិនចេញពីចិត្តខ្ញុំបានហើយ ខ្ញុំមិនចង់និយាយអីជាមួយឯងច្រើនជាងនឹងទេព្រោះថានិយាយយូរយូរទៅវាគ្មានបានសាច់ការអីទេគិតតែប្រជញ្ញប្រលិចឯងថែមនិយាយចង់តែឈ្នះ ខ្ញុំផោចកិច្ចការសាលាខ្ញុំសិនម៉ែមិនចង់យកសភៅខ្ញុំកបតចោលដូចលើកមុនទៀតមែនខ្ញុំធ្លាប់ប្រាប់ឯតាខ្ញុំអត់ធ្វើឲ្យម៉ែពិបាកឯងខ្ញុំខំប្រឹងរៀនប៉ុណ្្នឹងដែរហេតុអីបើខ្ញុំធ្វើអត់ការងារធ្វើតែគេនិយាយប្រាប់ម៉ែថាស្អីដែលឯងកំពុងតែរៀនរាល់ថ្ងៃហ្នឹងរៀនចប់ទៅវាគ្មានបានសេចក្ដីស្អីទេសេងមួយម៉ាត់ណាគេ ពីរម៉ាត់ណាគេ គេនឹងទេវតាមែនថាទេម៉ែឆាប់ជឿគេមែនម៉ែត្រូវចេះពិចារណាផងព្រោះមនុស្សដូចគ្នាឯងអ្នកខ្លះគេប្រាប់យើងដើម្បីយើងល្អតែមនុស្សខ្លះគេប្រាប់យើងឲ្យល្អដើម្បីបំផ្លាញយើងទៅវិញឯងសែងយើងជាម៉ែឯងយើងបង្កើតក្បាលឯងមកបានប៉ុណ្្នឹងហើយយើងដឹងថាអ្នកណាល្អអ្នកណាអាក្រក់ឯងកុំមកចង់បដៅក្បាលយើងជាម៉ែឯងឲ្យសោះណាបើម៉ែដឹងមែនណាម៉ែឆាប់ជឿមិនជឿរហូតចឹងឯង anh tạm anhកំពុងតែមើលងាយម៉ែឯងថាម៉ែឯងល្ងងឯណាសេងហុយ Mai ai Mai ai là ngon sai Bốc tôi Mai không bốc Mai mày ơi mày Mai sẽ học ơi ហើយកូនទំទោសម៉ែបើកាយរបស់កូនធ្វើម៉ែកើតជំងឺ stress ធ្ងន់ធ្ងរទឹកមិញកូនបានដាក់ពាក្យសុំឈប់ហើយហើយហើយកូនហ៊ានតាមម៉ែឈប់ជំទាស់ម៉ែទៀតអីតែកូនសុំមួយយ៉ាងអកំណត់នឹងជាកំណត់របស់ម៉ែនៅកំណត់របស់អ្នកផ្សេងហើយកូនក៏សង្ឃឹមថាពេលដែលកូនបដូរជំនាញហើយ ណែឈប់កើតទុកទៀតតែកូនរៀនឆ្នាំទី3ហើយនឹងអត់អីទេម៉ែឆ្នាំទី5ក៏កូនអាចឈប់ដើម្បីម៉ែបានដែរ ថាឈឺហ៎ហើយចាស់ឆ្នាំដែលទិញពីថ្ងៃមុននោះលេខមិនត្រូវទេហ៎អឺពេទ្យប្រាប់ថាឆ្នាំនឹងមិនល្អសម្រាប់សុខភាពទេចែអូខ្ញុំនេះក៏មិនដឹងច្បាស់ដែរគេថាល្អខ្ញុំចេះតែនិយាយនិយាយទៅអូចាយចេះតែនិយាយនិយាយទេចុះបើខ្ញុំកើតអីអ្នកណានឹងទទួលខុសត្រូវទេចាយយីខ្ញុំមិនតែដឹងទៅ មកពីយូនអីល្ងងជឿខ្ញុំទៅអីខ្ញុំគាត់តែនិយាយតាបើខ្ញុំដឹងអញ្ចឹងខ្ញុំមិនស្រាប់ចាយតាំងពីដំបូងមកទេអឺអឺទៅខ្ញុំសុំតោអង្គអីចាយសុំតោចុះបើខ្ញុំស្លាប់បាត់ទៅចាយបានត្រឹមតែសុំតោខ្ញុំតែប៉ុណ្្នឹងឯងហើយឲ្យខ្ញុំធ្វើមកទៅនេះជាការសម្រេចចិត្តរបស់ខ្លួនឯងខ្លួនឯងខ្ញុំគ្រាន់តែប្រាប់តាជឿឬមិនជឿចិត្តរបស់ខ្លួនតាណែខ្ញុំមកអត់មានបង្ខំទេណា នេះមកពីខ្លួនឯងល្ងងខ្លួនឯងអូបោះអីហើយខ្ញុំទៅវិញហើយអូខ្ញុំមកភ្លេចប្រាប់គឺថាកូនរបស់ខ្ញុំហ្នឹងគេ បានប្រឡងជាប់ថ្នាក់ទី12ហើយហើយគេក៏រៀនជំនាញដោយកូនរបស់ខ្លួនឯងដែរមកពីគេស្រឡាញ់ខ្ញុំក៏តាមចិត្តគេទៅ ធ្លាប់ប្រាប់ឯងថាគុំអោយកូនរៀនជំនាញនឹងអីមិនល្អទេតែដល់ពេលកូនគេអោយទៅរៀនជំនាញនឹងអីចេះបចាកូនព្រឹកល្ងាចព្រឹកល្ងាចក៏ទៅកូនគ្រប់រៀនខ្ញុំវាល្ងងពិតមែនមិនចេះគិតពិចារណាអីខ្លួនឯងទេ យកសេចក្តីសុខខ្លួនឯងនិងក្រុមគ្រួសារផ្ញើទៅលើមាត់អ្នកដទៃខ្ញុំទៅបានតែទទួលបានចុងក្រោយត្រឡប់មកវិញមានតែការជឿចាប់ការគិតច្រើនតែប៉ុណ្្នឹងឯងថែមទាំងធ្វើឲ្យកូនមិនបានសម្រេចក្តីសម័យខ្លួនឯងទេអត់មែនសំទោសនឹងកូន អីឯម៉ែក្តីស្វែងមកម៉ែក៏ជាក្តីស្វែងរបស់កូនដែរហើយកូននឹងធ្វើតាមម៉ែទាំងអស់ឲ្យតែវាជាការគិតរបស់ម៉ែមែនហើយហើយខ្ញុំក៏សុំទោសឯងដែរដែលថាឯងកន្លងមក ជើងពាក្យស្បែកជើងជើងគ្រាកុំថតកុំឲ្យគូរៀនអីសោះណាវាស្វាកស្អីសំខាន់ឲ្យរៀនចប់វិញវាបានកើតការស្អីផងណាខ្លួនឯងខ្ញុំនិយាយនេះខ្ញុំមិនចង់ឲ្យខ្លួនឯងច្រើនណាស់លុយអត់តែពេលពេលថ្ងៃទៅធួនស្រាហើយមនុស្សកើតឡើង មានសេចក្តីសុខតាមរយៈការធ្វើអំពើល្អហើយមួយទៀតកាត់ឡើងតាមរយៈការមិនស្ដាប់ពាក្យសម្ដីដែលនាំឲ្យយើងក្តៅកាហាយស្ដាប់បាន តែពិចារណាមុននឹងយកមកដាក់ក្នុងចិត្ត ព្រោះពាក្យសម្ដីមនុស្សមិនដូចគ្នាទេ មនុស្សខ្លះនិយាយចង់ឲ្យយើងល្អតែខ្លះទៀតគ្រាន់តែចង់បំផ្លាញយើងតែប៉ុណ្ណោះ បើគេនិយាយមិនល្អយើងមិនបាច់ហាមឃាត់គេទេ តែយើងអាចឃាត់ខ្លួនឯងកុំឲ្យស្ដាប់ពាក្យទាំងអស់នោះដូច្នេះបើគេចង់ធ្វើអីក៏បណ្ដោយឲ្យគេធ្វើទៅ តែយើងកុំបណ្ដោយចិត្តខ្លួនឯងឲ្យក្តៅក្រហាយទៅតាមអ្វីដែលគេចង់បាន។